តោះអូខេឥឡូវលោកគ្រូកែសំណួរខឲ្យសំណួរលំហាត់ទី3សំណួរកខ្លាយអូនអាចចេះធ្វើហើយសំណួរខគឺរូបមន្តយើងមានស្រាប់ហើយអញ្ចឹងគ្រូកែសំណួរកឲ្យបាទចម្លើយគឺអូនណាយកទឹកសសិតឲ្យគ្រូម្ដងអឺយើងដាក់បំរាប់មកគឺអាយើងស្មើ 300 m ស្មើ1000យើងទៅរកអឺចំនួននៅក្នុងទីសេរីសរុប m មានហើយអញ្ចឹងយើងសេមកសេនេះរូបមុនយើងនេះនេះវិចារយើងនេះឃើញទេវិចារយើងដាក់ អញ្ចឹងមក ADN អីដូចខ្ញុំហ្មងដូចនេះយកមកដូចនេះដាក់គេបានក៏បានដែរកូនកូនមកគេបានអឹមអឹមសេរីអឹមព្រីមណា អឹមសេរីក៏បានដែរសេរីអឹមព្រិមអឹមព្រិមអឹមព្រិមស្មាអឹម ADN អឹម ADN ស្មើគឺស្មើប៉ុន្មាននេះ1000ណាអាស្មើ1000នុយសេរី1000នុយសេរីឃើញទេទៅជានុយសេរីនុយសេរីហើយដូចនេះមកហើយអូនដូចនេះ ដូចនេះនេះ m សេរីស្មើហ្នឹង m សេរីឃើញទេឥឡូវយើងចូលសំណួរខយើងទៅរកយើងដឹងចំនួនតានុយក្លេទីត A តែយើងអត់ដឹងអញ្ចឹងហីតែអត់ដឹងយើងទៅរក A ឃើញសិនរកតែរក C ឃើញមាន A យើងដឹងតែដឹងអញ្ចឹងនៅ C អញ្ចឹងនៅរកចំនួននុយក្លេតនីមួយៗសិនបានរកឃើញអានុយមួយ លុយសេរីមួយមួយនឹងបានចឹងណាស់ថាតាមគោលការណ៍ពេញបាទហាមពេញទេសេពេញសេសេពេញសេនាំឲ្យនាំឲ្យអាស្មាទេ C ស្មើ J ណាអាស្មើទេ C ស្មើ J អញ្ចឹងគេបានគេបានគេបាន M ស្មើស្មើតេអឺស្មើ A បូកតេបូក C បូក C ស្មើ2ដង A បូក2ដង C បូក2ដងសេ2កតាអាបូកសេ2ចាចូលទីរយមកនាំនាំ a ស្មើសេមកអឺនាំឲ្យនាំឲ្យអយក a បូក c នាំ a បូក c ស្មើស្មើអីស្មើ m ចែក2អញ្ចឹង m ស្មើប៉ុន្មានអឺ 1000ចែក2ស្មើនឹង500អើឃើញទេអញ្ចឹងគោលបំណងយើងចង់រកសេអញ្ចឹងដាក់នាំឲ្យសេស្មើនាំឲ្យសេនាំឲ្យសេស្មើសេស្មើអឺអឹមណាអឹម500 500ដកឲ្យអា a យើងប្រហែល300អញ្ចឹង500ដុល្លារដុល្លារ a យើងប្រហែលគឺ300ស្មើ200ហ៎ហើយសេវិចាយើងមកសេវិចាមកដោយដោយគេនុយក្លេអូទីនសេកាត់កាត់ទៅលឿនតិច1សេរី1រត់ទៅភ្ជាប់ នុយនុយនៅទីដើមបាទដើមនៅលើច្រវាក់មកខាងរបស់អង្កត់ ADN នឹងអញ្ចឹងគេបានមកអូនគេបានរូបមន្តយើងរូបមន្តគាត់ទៅ copy ហ្មង computer វាយថាថ្មីនេះរូបមន្តនេះឃើញទេគេបានឃើញតែមែនហ្នឹងឯង de rugbon a prim a te prim លើនេះគេផាសចូលហើយស្មើមកស្មើស្មើហ្មងស្មើតម្លៃដែលយើងរកឃើញអាគឺ300ដល់300 ហើយសេគឺអឺ200 200អញ្ចឹងຂະຫນາດវាគឺនុយសេរីនុយក្លេទីសេរី បាទអញ្ចឹងនុយក្លេទីសេរីបាទសេរីអីចាប់ចាប់ខ្ញុំចាប់សំណួរមួយហ្នឹង តើអូខេឥឡូវយើងចូលលំហាត់ទី2ពីគេប្រើសម្ព័ន្ធគីមីហ្នឹងហើយសម្ព័ន្ធគីមីឬក៏សម្ព័ន្ធអឺកូវឡង់អញ្ចឹងយើងធ្លាប់រៀនហើយវិចារវេសេថាដោយនុយក្លេអូទីតបាទទី2ចងភ្ជាប់ដោយសម្ព័ន្ធគីមី1បាទគីមី1សម្ព័ន្ធគីមី xung quanh kỳ mí, kỳ mí mà ẩm đọ bỉ kì nhé chẳng nom ao âm mà chầm nuôn xung quanh kỳ mí, xung quanh kỳ mí. ស្មើនឹងគីមីគឺ m ដកបូក2វិញណាបោះវាទៅអង្គទី1វាទៅបូក2ហើយបូក2វិញអញ្ចឹងជួលេខចូលមកគឺ6888បូកឲ្យ2ស្មើឲ្យ0 9 9 បានដកមកឃើញបានបូក09996ចឹងហើយ0996សម្ព័ន្ធគីអឺនុយក្លេតិតអនុយក្លេតិតនុយក្លេតិត មកដូចនេះដូចនេះចំនួនសម្ព័ន្ធគីមីស្មើ6000អឺ90នឹងហើយហ្នឹងចប់សំណួរទីកយើងចូលដល់សំណួរទីខខគឺដូចគ្នាគឺដូចគ្នាទាំងអស់យើងរៀនមួយថ្ងៃ បានថ្ងៃហ្នឹងតែប៉ុណ្្នឹងទេអត់ច្រើនទេរោគចំនួននុយក្លេទីតសេរីពេលស្វែងរំធ្វើសេរីហ្នឹងមានថាសេរីសរុបហើយរោគចំនួននុយក្លេទីតសេរីមិនដាក់គេមិនសួរមួយមួយមានថាវាសរុបអូនណាសរុបហើយចឹងគ្រូ copy នេះមកឃើញដូចគ្នា copy រូបមុនហ្នឹងមកហើយពិចារដល់នុយក្លេទីតសេរីមួយរត់ទៅភ្ជាប់នឹងនុយក្លេទីតដើមទៅលើច្បាប់ម្ខាងរបស់ ADN ចឹងទៅ អាដោយនៅក្លេទីសេរីមួយរត់ទៅជាប់នៅក្លេទីដើមនៅលើចង្វាក់ម្ខាងរបស់ ADN ADN ADN ចឹងនាំឲ្យបាន M' M ជានុយក្លេតសេរីស្មើជាមួយនឹងអូអានេះដូចនេះខុសចំនួននុយក្លេតសរុប ស្មើនឹង6990មួយពាន់990នុយស្រីចប់ហើយគ្រូគ្នាយើងចូលរូបមន្តបន្តទៀត ទៅពេលឲ្យ3នាទីកប់4នាទីកប់តោះអញចូលរួមមិនបន្តទៀតអុយខូចខូចយូរម៉ែចាំផ្លែពួកនោះអត់តន់ហើយហ្នឹងហើយនៅអត់មានណាហើយមានណាមន់ cam tích đạp xe đi hai này vô lúc hai cầm mình mua rồi rôm hai nữ hai cầm một mình toàn hai cầm một sẽ bơi hai nữ សៃពៅហើយលោកគ្រូអឺហើយអត់មានមាត់ម៉ាត់ស្រាយហ្នឹងសៃនាងអឺសៃនាងចាហើយគ្រូហើយអីអឺល្អហើយនឹងអង្គុយអាចហត់អាចចំោះដែរហើយនឹងអង្គុយហត់អាចចំោះហត់ចាប់គេទៅហើយចាប់មកកូនស្រីប៉ា អញ្ចឹងបើហើយយើងតោះចាប់ដើមបន្តអឺអញ្ចឹងអូនមើលយើងបាននោះឲ្យគេរកចំនួននៅក្លេបសេរីករណីទី1ករណីដែលវាអត់ស្វ័យម្ដងទ្វេអញ្ចឹងហីបាទករណីអត់ស្វ័យម្ដងទ្វេនេះ កាលណាវាអត់ស្វ័យម្លងទេចឹងមកវាអត់អត់ស្វ័យម្លងទេយើងរកតាមរបៀបដែលយើងរៀននេះហ្នឹងហ្នឹងហើយតែយើងធ្វើបែបនេះហ្នឹងហើយយើងចូលទៅមួយចំណុចទៀតគឺតកតងចំណុចទីម៉ានណាតោះចំណុចទី2 ទី2គឺរោគរោគអឺចំនួននុយក្លេអទីនសេរីសេរីបាទពេលស្វ័យដំឡើងទ្វេពេលស្វ័យដំឡើងទ្វេបាទចំនួនចំនួនអិនដងអិនដង អណ្ដងហ្នឹងមានថាអាច2អាច3អាច4អាច5អាច6អាច7អាច8អាច9អាច10ហើយក៏អាចមួយដែរយល់ទេប៉ុន្តែមួយគេដាក់អញ្ចឹងអញ្ចឹងបើវាចំនួនច្រើនដងអញ្ចឹង យើងសេវិចារអាម៉េចយើងសេវិចារថាអឺដោយអីសិនណាសេវិចារអាម៉េចពីអីពិសេសអានពីចាគ្រូស្ដាប់ស្មោះ ជាទូទៅ ADN មេមួយស្វែងដំឡើងឆ្វេងម្ដងនាំឲ្យ ADN កូនពីរស្វែងគុណ1ពីរដងអាននាំឲ្យ ADN កូនពីរស្វែងគុណ2ចុចចុចដល់ n ដងនាំឲ្យ ADN ADN កូនពីរស្វែងគុណ n ដោយនុយផ្លេដោយម៉ូលេគុល ADN មេមួយស្វែងដំឡើងឆ្វេង n ដងទទួលបាន ADN កូនពីរស្វែងគុណ n ក្នុងនោះ ADN ពុកមេ 1កើតកូនបានកើតកូនថ្មីបាន2ស្វ័យគុណ n ដក1វាបាន m សេរីស្មើនឹង m rn គុណជាមួយនឹង2ស្វ័យគុណ n ដក1អូខេល្អតោះឥឡូវប៉ុន្តែសរសេរពេលស្វ័យបណ្ដាលទេពេលស្វ័យដំឡើងទេអូនដាក់ថា molecule ADN ADN mê muội xoay làm phế bản a molecule ADN mê mê muội xoay làm phế bạn xoay làm phế còn đại là muối đòn à, muối đòn បាទទទួលបានទទួលបានទទួលបាន ADN កូន ADN កូន2ស្វ័យគុណ n ណែ2ស្វ័យគុណ n 2ស្វ័យគុណ n គឺស្វ័យគុណ1ណាអញ្ចឹង បន្ទាប់មកយើងបានអីគេ2ដងមានអានេះឃើញទេម្ដងទទួលបាន2ស្វេគុណ1ដល់ពេល2ដងទទួលបានប្រមាណ2ស្វេគុណ2ស្វេគុណ2មានថា a ដល់ n កូន2ស្វេគុណ2ស្វេគុណ2អទៅទៀត3ដង 3ដងទទួលបានអាតអានកូនអឺ2សេគុន3បាទកូន2សេគុន3 2សេគុន3ចុចចុចបាទអូនចុចចុចមកធ្វើចឹងមកមានច្រើនដងទៀតអាច4 5 6 7 8 9 10 11 12ចឹងទៅ รหดดอลจำนวนอันดองเคยเนี่ยจำนวนอันอันดอง nuốn ăn đòn ý ta à, chấm nuốn ăn đòn, đón tú bàn a để ăn cốn